អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយប្រហែលជាឥឡូវខ្ញុំមិនសូវជាបានចេញវីដេអូដែរដោយសារដូចអ្នកទាំងអស់គ្នាបានដឹងចឹងដោយសារ CX លេងពេលបច្ចុប្បន្នគឺយើងពិបាកក្នុងការ log in content បើសិនករណីអ្នកទាំងអស់គ្នាមិន share Wi-Fi ពីទូរស័ព្ទតាមរយៈ hotspot ឬមួយក៏អ្នកទាំងអស់គ្នា មិនប្រើកម្មវិធី VPN អញ្ចឹងចំពោះនគរខ្លះគឺយើងត្រូវការប្រើវាដើម្បី support ហើយនគរខ្លះទៀតយើងមិនចាំបាច់ប្រើទេដោយសារអ្នក attach server គាត់ attach បានតែ តាមប្រភេទ IP អញ្ចឹងណាដែលគាត់ចង់ attack អូខេអ្នកទាំងអស់នេះអញ្ចឹងវីដេអូនេះខ្ញុំនិយាយតាក់ទងទៅនឹង WinScript ដែលជាទូទៅអ្នកទាំងអស់នេះតែសួរខ្ញុំថាអូខេ Razer តោះបើ WinScript វា free ត្រឹមតែអឺត្រឹមតែ 2G បែបនេះតើយើងពេលយើងប្រអស់យើងគួរធ្វើមិនអូខេថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាតាមពិតអត់អីជាពិបាកទេអ្នកទាំងអស់គ្នាបើចង់បានទំហំនេះឲ្យកាន់តែធំ អ្នកទាំងអស់នេះមានជំរើស2ទី1គឺអ្នកទាំងអស់នេះព្យាយាមដាក់ email ចូលណាទី2គឺអ្នកទាំងអស់នេះព្យាយាមទិញ lesson ប៉ុន្តែក្នុងវីដេអូនេះអឺខ្ញុំនឹងលើកយកពីរបៀបយក free free ដើម្បីឲ្យទំហំនេះណាទំហំ 2G នេះ ឡើងមកជាទំហំ 30G អញ្ចឹងទំហំ 30G នេះបើសិនជាករណីអ្នកទាំងអស់គ្នាប្រើខ្ញុំគិតថាប្រើមិនអស់ទេក្នុងរយៈពេល1ខែបើសិនជាករណីអ្នកទាំងអស់គ្នាលេង CX ហ្នឹងហើយកុំយក connect VPN ហើយទៅមើល YouTube មើលអីអាហ្នឹងវាអស់លឿនចឹងហើយហ្នឹងហើយតែយើងប្រើលក្ខណៈថាលេងហ្គេមមិនជាបញ្ហាទេ ហើយចំពោះការ connect អឺ VPN ចំពោះ VPN តែសួរថាអូខេហេតុអីក៏ហុងកុង connect លេងកាត់អាហ្នឹងមកគេថាជួហុងកុងទៀតចឹងអាចដូរប្រទេសចេញពីហុងកុងទៅជាស្អីផ្សេងចឹងណាហ្នឹងហើយ ហើយបើសិនជាលក្ខណៈយើងប្រើ free បានទំហំ free ទេយើងប្រើផ្កាយកើតទេបានតែសញ្ញារូបបេះដូងនេះនេះរូបបេះដូងបែបនេះហ្នឹងហើយអូខេតោះឥឡូវកុំឲ្យវិញឆ្ងាយពេកខ្ញុំចូលទៅបរៀនពីរបៀបទទួលបានទំហំអឺ delta នៃរហូតដល់ 30G ទាំងអស់គ្នាណាអូខេឥឡូវខ្ញុំចុចកន្លែងនេះ get more get more អញ្ចឹងខ្ញុំនឹងចូលមកដល់កន្លែង WinScript នេះ ដែលអ្នកទាំងអស់គ្នាអាចធ្វើការយក download យក space វាឬក៏កម្មវិធីពីវាអញ្ចឹងកន្លែងនេះវាប្រាប់ហើយណាអ្នកទាំងអស់គ្នានេះគឺអ្នកទាំងអស់គ្នាអាចធ្វើការទិញវាបង វា5ដុល្លារហ្នឹងហើយនេះបាន plan នេះគឺ69ដុល្លារចានេះគឺយើងអាចទិញតាមលក្ខខណ្ឌមួយមួយ បានប៉ុន្តែនេះខ្ញុំប្រាប់របៀប free ទេឥឡូវខ្ញុំចូលទៅក្នុង account ខ្ញុំសិននេះអឺ បញ្ជាក់តិចណាអត់ចាំបាច់មើល account ខ្ញុំទេ account នេះយើងបង្កើត free ទេអ្នកនរនេះអញ្ចឹងបង្កើតខ្លួនឯងទៅហ្នឹងហើយអូខេខ្ញុំចូលមកដល់ក្នុងនេះហើយខ្ញុំចូលមកដល់ក្នុងនេះហើយណាអញ្ចឹងខ្ញុំចុចទៅកន្លែង my account អញ្ចឹងកន្លែង my account ដំបូងបើយើងចង់បានអ្នកនរនេះឃើញ account ខ្ញុំហ្នឹង account ខ្ញុំហើយអ្នកឲ្យទៀងមើលនេះបានគឺ 2G ទេអញ្ចឹងបើអ្នកទាំងអស់គ្នាចង់បានឡើង 10G អ្នកទាំងអស់គ្នាដាក់ email ចូលអញ្ចឹងដាក់ email ចូលកន្លែងណា ចឹងចំពោះ email ចូលគឺដាក់កន្លែងនេះនេះកន្លែងនេះឃើញទេវាដាក់ edit email ចឹងខ្ញុំ edit email មកនេះ email ចឹង new email អ្នកនរនេះ new នេះ email ខ្ញុំណាបន្ទាប់មកទៀតខ្ញុំត្រូវដាក់ password អឺ WinCrypt ដែលយើងដាក់ជាមួយនឹង user យើងមិញណា password យើងចូលហ្នឹងហើយហើយយើង change ឃើញទេអញ្ចឹងវាឲ្យយើងទៅ confirm នៅក្នុង email អញ្ចឹងអ្នកទាំងអស់នេះចេញមកកន្លែងនេះមកនេះមក email យើងមកអញ្ចឹង អ្នកទាំងអស់គ្នានឹងឃើញហើយនេះវាគឺ mistake មកយើងអញ្ចឹងយើងចុចលើវាមួយយើងទីមកក្រោមទីមកក្រោមនេះ confirm email address អញ្ចឹងបើអ្នក confirm ឡើយនេះយើងនឹងទទួលបានទំហំគឺ 10G ប្រចាំខែអញ្ចឹងយើង confirm វាមកបឹបណាឃើញទេនេះ now you uh you you now have 10G of monthly data អញ្ចឹងមានថាក្នុងមួយខែយើងទទួលបាន 10G ណាមួយខែទទួលបាន10 G អញ្ចឹងខ្ញុំ refresh មើលជា refresh វាមួយមកឃើញទេ 10G free តមកទៀតយើងមើលនេះ នេះតែយើងសាញឲ្យសិនឬយើងបិទអានេះសិនយើងបិទនេះមួយមួយយើងបើកមកវិញ 10G ណាហ្នឹងហើយអញ្ចឹងធ្វើម៉េចដើម្បីទទួលបាន 20G ទៀតអញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាធ្វើម៉េចដើម្បីទទួលបាន 20G ទៀតអញ្ចឹងបើសិនជាករណីមិញដាក់ email បាន 10G ណាហ្នឹងហើយ time time voucher មកស្លឹកទៀត គឺយើងទទួលបាន 20G ទៀតចឹងបូកទៅ 30G ក្នុងមួយខែចឹងយើងអាចប្រើក្រនឲ្យប៉ុណ្្នឹងហ្នឹងហើយចឹងចាំតិចធ្វើមើលតោះឥឡូវដើម្បីទទួលបានថែម 20G ទៀតយើងចូលក្នុង website ហើយយើងបែបបែបនេះមកដាក់ www.new កំផុនកំផុងដក info ហ្នឹងហើយអ្នកនរនេះវាយតាមនឹងមកហើយ enter មកនេះវានឹងចូលដល់កន្លែងនេះអញ្ចឹងកន្លែងនេះយើងនឹង search search យកកំផុងវាណា ចុច no sang ទៅ VPN ក៏ផងនេះ server hotspot ចឹងអានេះយើង search តែនេះមកយើងយកអីគេរបស់យើងមិញគឺ win script interpol ឃើញអីអញ្ចឹងកន្លែងនេះវាមានហើយនេះ win script នេះ win script ចឹងចុចលើវាមួយសិនមកយើងមើលចុចលើវាមួយមកយើងមើលទីមកក្រោមកន្លែងនេះវាដាក់ថាបើយើងទិញតាមនេះវាបញ្ចុះវាបញ្ចុះតម្លៃ50ដុល្លារកំប៉ុងណា នេះតែនេះខ្ញុំយកអា free នេះឃើញ free 30G ណា free អញ្ចឹងខ្ញុំចុចកន្លែង reverse នេះដើម្បីយក code refill ហ្នឹងហើយចុចបែបនេះមកនេះជា code ដែលវាឲ្យខ្ញុំអញ្ចឹង code មួយនេះអ្នកទាំងអស់គ្នាព្យាយាមចុចយកខ្លួនឯងណាមិនចាំបាច់ប្រើដូចគ្នាទេអញ្ចឹងចុច copy វាមកណាបន្ទាប់មកទៀតយើងមកកន្លែងនេះហើយយើងដាក់ claim voucher claim voucher បញ្ចូល code មិញមកនេះណា code ណា ដូចគ្នាណានេះ ABG WO ABG WO ចុច claim រងចាំតិចនេះ Your account has been upgraded to 30G and G plan ឃើញទេអញ្ចឹងបិទវាមកនេះអ្នកនរនេះ refresh វាមួយមក 30G ឃើញទេ 30G នេះនេះនេះបិទវាចោលទៅអ្នកនរនេះ ហើយកន្លែងនេះវាបញ្ជាក់ដែរនេះកន្លែងអា code free នេះដែរវាថាចេះ use decode to get some g of free monthly មានថា monthly មានថាឲ្យរាល់ខែ when skip data will be replaced ចឹងទៅវាឲ្យបើយើងចង់ដឹងវាបកអីគេនេះ copy វាមកនេះ Google Translate ជួយបានគ្រប់យ៉ាងហ្នឹងឯង Google Translate ជួយបានគ្រប់យ៉ាង Google នេះបើយើងអត់ចេះបកប្រែទេអាចមើលបានហើយនេះឬខ្មែរមកមែនទេទាំងអស់នេះនេះ ប្រើកូដនេះដើម្បីទទួលបានទិន្នន័យ WinScript ប្រចាំខែហើយប្រចាំខែគឺ30ជាឥតគិតថ្លៃវានឹងជំនួយផែនការឥតគិតថ្លៃដល់អ្នកកំពុងប្រើវាណាបែបហ្នឹងអញ្ចឹងយើងបាន 30G ទៀតហើយមិញណានេះ account ខ្ញុំអញ្ចឹងយើង refresh បាន 30G អូខេអញ្ចឹងខ្ញុំបញ្ជាក់ភាសាទៀតណាលក្ខខណ្ឌទី1លក្ខខណ្ឌទី1គឺយើងត្រូវដាក់ email ចូលសិនបានវាឲ្យយើងដាក់ voucher អញ្ចឹងបង្កើត account រួចដាក់ email ចូល confirm email នេះ confirm ក្នុង email យើងនេះបន្ទាប់មកទៀតតែយើង ចូលមកយកកូដនៅក្នុង website នេះហើយយើងចុច generate ទៅនឹងចុចនេះទៅនេះចុច clear voucher នេះទៅវានឹងទទួលបាន 30G អញ្ចឹងបាន បានអ្នកទាំងអស់នេះនេះមើលហើយនេះបានឃើញ load មកនេះតាមពិតទុកមួយ plate load មកខ្លួនឯងនេះមិនបាត់ទេ 30G អញ្ចឹងងាយងាយស្រួលស្រួលទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាពីខ្ញុំតើតែព្យាយាមរកអ្វីដែលថ្មីឲ្យអ្នកទាំងអស់គ្នាលេងហ្នឹងហើយ ហើយសង្ឃឹមថាអ្នកទាំងអស់នេះជួយ share វីដេអូនេះផងដើម្បីឲ្យទៅកាន់ player ផ្សេងទៀតដែលគាត់មិនទាន់ដឹងនឹងឲ្យបានលេងទាំងអស់នេះអូខេអរគុណបាយបាយ